បាទសួស្តី បងប្អូនទាំងអស់គ្នា បាទថ្ងៃនេះសូមបង្ហាញអំពីរបៀបនៃការក្រាលថង់ខ្មៅដើម្បីដាំនៅប្រទាលកតុយកពើបាទបាទសួស្តីបងប្អូនទាំងអស់គ្នាមកជួបជាមួយខ្ញុំម្ដងទៀតហើយបាទថ្ងៃនេះធ្វើបង្បត់បង្ហាញស្ដីពីការឈូឆាយដីនិងរៀបចំក្រាលកស៊ូពណ៌ខ្មៅ ដើម្បីកុំឲ្យវាដោះស្មៅណាដើម្បី មានភាពងាយស្រួលក្នុងការគ្រប់គ្រងស្មៅបាននេះឃើញទេខ្ញុំបានក្រាលរួចរាល់ហើយអញ្ចឹងវាមានសោភ័ណភាពល្អហើយប្រសិនបើបងប្អូនចង់បានពូជឬក៏អីអាចតាក់ទងមកខ្ញុំបាទបានមានលេខទូរស័ព្ទនៅក្នុងវីដេអូនឹងរួចស្រេចបងប្អូន អាចតាក់ទងបានហើយមួយទៀតបងប្អូន ចង់សាកសួរអំពីរបៀបនៃការដាំ និងរបៀបនៃការផ្សំកូនយ៉ាងម៉េចអីយ៉ាងម៉េចអាចឆាតចូលនៅក្នុង comment នឹងបានខ្ញុំនឹងឆ្លើយតបនៅចម្ងល់ដែលបងប្អូនទាំងអស់គ្នាចង់សួរបាទបាទនេះបងប្អូនឃើញនេះបងប្អូនអាចមើលក្នុងវីដេអូនេះបានអញ្ចឹងវាមានដំណាក់កាលដំណាក់កាលរបស់វា ក្នុងការផ្សំបាទក្នុងការផ្សំកូន អានេះដំបូងអានេះទី2នេះបងប្អូននេះសាំងទីអានឹងជាដំណាក់កាលទី2ហើយបាទអញ្ចឹងវាមានសុភ័ណភាពល្អនេះនេះនេះដំណាក់កាលទី1បងប្អូនយើងដាក់នៅក្នុងផើងជួលធំអញ្ចឹងវាវាមិនសូវល្អតែឥឡូវវាចាប់ផ្ដើមលូតលាស់ហើយនេះឃើញទេបងប្អូននេះបន្ទាប់មកយើងមកផ្សំមួយពួកអានេះអញ្ចឹងឃើញឃើញល្អបងប្អូនបើត្រូវការពូជត្រូវការអីអាចតាក់ទងមកខ្ញុំបានបាទ ពូជនេះគឺខាងខ្ញុំមានពូជជប៉ុននិងពូជម៉ាឡេនិងពូជអូស្ត្រាលីហើយពូជដែលខ្ញុំមានច្រើនជាងគេគឺពូជជប៉ុនបាទហើយបើបងប្អូនទាំងអស់គិតថាវីដេអូនេះល្អអាចជួយ subscribe និង share នៅវីដេអូនេះមួយផងបាទដើម្បីទទួលនៅវីដេអូក្រោយៗបាយបាយជម្រាបលាអរគុណច្រើន